មូលហេតុដែលគេនាំគ្នាមកបង្កើតច្បាប់នឹងដើម្បីការពារជនជាតិដើមដោយសារតែគេឃើញថាជនជាតិដើមហ្នឹងជាក្រុមមនុស្សងាយរងគ្រោះ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 គឺអាជ្ញាធរយួនបានប្រព្រឹត្តល្មើសនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនផងនិងច្បាប់ស្ដីពីនីតិវិធីក្រមសីលធម៌របស់ខ្លួនផងហេតុអីបានជាខ្ញុំបកណាខ្ញុំបាទហ៊ានអះអាងថាអាជ្ញាធរយួនកំពុងតែដើរលើផ្លូវខុសហើយសម័យលើផ្លូវខុសស្រមៃលើផ្លូវខុសសំបញ្ជាក់បន្តិចហេតុផលទាំងនេះ គឺផ្អែកទៅលើវត្ថុតាងឯកសារទៀបសំបត្តិល្មើសរបស់ពួកគេបានប្រព្រឹត្តបើនិយាយអំពីបទល្មើសមិនសំដៅលើ ការបង្ករបួសស្នាមការបានប្រព្រឹត្តគ្រឿងញៀនការអឺឃាតកម្មចេតនាអីយើងមើលឃើញបទល្មើសធំធំនោះមិនមែនទេពាក្យថាបទល្មើសគឺការធ្វើខុសខ្ញុំសូមបាក់ស្រ័យខ្លីៗព្រោះពេលវេលាមិនអំណោយផលឲ្យយើងបទល្មើសគឺជា អង្គើខុសឆ្គងអង្គើដែលប្រព្រឹត្តខុសអង្គើដែលដំណើរការទៅឥឡូវខ្ញុំបកណាខ្ញុំបាទសូមលើកពីទស្សនៈរបស់អង្គសន្និបាត អង្គការសហប្រជាជាតិស្ដីពីការអនុម័តលើច្បាប់ជនជាតិដើមសេចក្តីអនុម័តនេះត្រូវបានធ្វើឡើងត្រូវបានឯកភាពត្រូវបានអនុម័តឡើងដោយសុឆន្ទៈដោយសុឆន្ទៈមានន័យថាដោយសទ្ធាដោយ ស្រឡាញ់ដោយពេញចិត្ត ដោយគេយល់ឃើញថាគោលបំណងនៃការបង្កើត ច្បាប់ស្ដីពីជនជាតិដើម គឺវាអាចជួយលើកកម្ពស់មនុស្សជាតិមនុស្សក្រុមមនុស្សដែលបាត់បង់គ្មានបាត់បង់តើប្រឈមបាត់បង់បាត់បង់អត្តសញ្ញាណរបស់ខ្លួនក្នុង ក្រញ៉ាំនៃការដឹកនាំរបស់ជាសត្វដតីផ្អែកលើកិច្ចការទាំងអស់ហ្នឹងក្នុង ទស្សនៈនៃអារម្មណ៍កថារបស់សេចក្តីសម្រេចរបស់ អង្គការសហវិជាតិគេថាម៉េចជនជាតិដើមមានសិទ្ធិពិសេស លើទឹកដីកំណើតរបស់ខ្លួន លើទឹកដីដូនតារបស់ខ្លួន ខុសពីគេអានឹងអារម្មណ៍កថាខ្ញុំកណាខ្ញុំបាទមិនតន់លើកពីពីអង្គច្បាប់នៅឡើយទេខ្ញុំកណាចង់លើកពីទស្សនៈ មូលហេតុដែលគេនាំគ្នាមកបង្កើតច្បាប់នឹងដើម្បីការពារជនជាតិដើមដោយសារតែគេឃើញថាជនជាតិដើមហ្នឹងជាក្រុមមនុស្សងាយរងគ្រោះជាក្រុមមនុស្សដែលត្រូវគេដណ្ដើមយកមកដល់ឥឡូវហ្នឹងយើងឃើញថាជាក់ស្ដែងខ្មែរកម្ពុជាក្រោមជាជនជាដើមពិតប្រកបខ្ញុំប្រកាសណាខ្ញុំបាទហ៊ានអះអាង ចំពោះមុខរដ្ឋថៃបានវៀតណាមថាខ្មែរកម្ពុជាក្រោមមិនមែនខ្មែរណាមបោដោយអស់លោកថាទេហើយខ្មែរកម្ពុជាក្រោមមិនមែនសិនតុកទៀវសូដោយអស់លោកថាទេខ្មែរកម្ពុជាក្រោមគឺជាសិនតុកបាងដេមានន័យថាសិនជាជនជាដើមទៅអង្គការសហប្រជាជាតិគេឲ្យមានលក្ខណៈពិសេសជាងគេ គេអាចធ្វើ ខ្លួនគេឲ្យ ពិសេសជាងគេពិសេសនឹងត្រង់យ៉ាងម៉េចខ្ញុំសូមរៀបរាប់ជូនប៉ុន្តែខ្លីៗអត់មានពេលវេលាច្រើនពិសេសនោះចង់និយាយថា ក្រមជនជាតិដើម មានសិទ្ធិចង្អោលបង្ហាញជុំវិញខ្លួនដល់មនុស្សជុំវិញ ខ្លួនដែល ជាជនជាតិដតីដតីទៀតរស់អាស្រ័យជាមួយនឹងខ្លួនរស់អាស្រ័យផល ជាមួយនឹងទឹកដីរបស់ខ្លួនគាត់ ពួកគាត់មានសិទ្ធបង្ហាញនិងសម្ដែងឲ្យឃើញអានឹងហៅថាសិទ្ធពិសេសសិទ្ធជាងជនជាតិដតីដតីទៀតបើនិយាយពីខ្មែរក្រមមាន សិទ្ធច្រើនជាង ក្រមជនជាតិដែលកំពុងតែគ្រប់គ្រងអំណាចទៀតនោះហេតុអីបានជាខ្ញុំកាលណាខ្ញុំហ៊ាននិយាយលើក ពីទស្សនៈហ្នឹងដោយសារតែវា គេតនភ័ណ្ឌរបស់គេតនភ័ណ្ឌដែលនៅលើទឹកដីកំណើរបស់គាត់ទាំងអស់សិតតែជារបស់ដូនតារបស់គាត់ដូចបងញ៉ាគាត់មានប្រសាសន៍មកអញ្ចឹងណាវត្តសម្បួររង្សីអឺបានកសាងឡើងនៅ ឆ្នាំ337 377តើកាលពី កសាងឆ្នាំវត្តសម្បួររង្សីតើយូរនៅឯណា ជនជាតិដតីដតីទៀតដែលយួនអះអាងថាមានចំនួនច្រើន លើទឹកដីកម្ពុជាក្រោមនឹងគាត់នៅឯណាឃើញទេត្រង់ហ្នឹងហើយដែល អង្គការសហប្រជាជាតិគេឲ្យមានលក្ខណៈពិសេសចំពោះជនជាតិដើមលើទឹកដីកំណើតរបស់ខ្លួននឹងខ្ញុំតើតែលើកពីទស្សនៈទស្សនៈរបស់ ស្មារតីនៃការបង្កើតច្បាប់នឹងនៅឡើយទេមិនតាន់យកច្បាប់មកផ្គូផ្គងឲ្យឲ្យលោក ស្ដាប់ទេបើយកច្បាប់យកមកផ្គូផ្គងឲ្យឲ្យលោកស្ដាប់ទៀតឲ្យលោកពិតជាមិនហ៊ានទេមិនហ៊ានហៅទេហើយបើហៅទៅក៏អស់លោកផ្អែមល្ហែមទុនប្លន់សភាពរៀបសារនិយាយភក្តីភាពនិយាយរើសពាក្យតែភក្តីភាពមកនិយាយជាមួយទេមិនមែនអស់លោកយកទៅបដៅគេថាកុំឲ្យនិយាយកុំឲ្យប្រើពាក្យថាខ្មែរក្រោម ដោយបងយើងគាត់ថាហ្នឹងឲ្យហៅខ្មែរស្អីចឹងខ្មែររូលខ្មែរដាំងខ្មែរដក៏មិនយើងជាខ្មែរក្រមកំណត់របស់យើង យើង មានឈ្មោះជាខ្មែរក្រមគឺត្រូវបានហៅថាខ្មែរក្រមហើយមិនមែនតែយើង មិនមែនតែយើង តែគ្នាយើង ខ្មែរក្រមនឹងហៅយើងខ្មែរក្រមទេពិភពលោកអង្គការសហប្រជាអន្តរជាតិគេហៅយើងថាខ្មែរក្រម បើឲ្យលោកមិនចេះស្ដាប់ភាសាខ្មែរខ្ញុំឲ្យបើកឯកសារនៅក្នុងរបាយការណ៍របស់អង្គការសហរបស់បេសកជនពិសេសអង្គការសហជាតិសរសេរឲ្យគេផ្សាយជាភាសាវៀតណាមឲ្យលោកស្ដាប់ទៅណាស្ដាប់ទៅនេះវាជាទស្សនៈខ្ញុំសូមសង្ខេបបន្តិចហើយមាន ពេលខ្ញុំនឹងអឺស្រាយឲ្យអស់ព្រោះទស្សនៈនិយាយច្រើន តែឥឡូវខ្ញុំសូមលើកពីមេត្រាច្បាប់តែម្ដងទៅមេត្រាច្បាប់គឺមេត្រា1ខ្ញុំសូមអានមេត្រាព្រោះច្បាប់យើងមិនអាចប្រឡត់យើងមិនអាចបកស្រាយបានទេព្រោះយើងមិនមែនអ្នកច្បាប់ណាកូនចាស់ណាចាតែយើងសូមអានសេចក្តីទាំងស្រុងជូនដើម្បីឲ្យយួនស្ដាប់បើលោកក្រុមលោក ជាមនុស្សឆ្លាតជាមនុស្សវាងវៃស្ដាប់ហើយយកទៅពិចារណាមេត្រា1 ជនជាតិដើមជា សមាហភាពឬជាបុគ្គលមានសិទ្ធិទទួលបានយ៉ាងពេញលេញនៅសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ដែលបានទទួលស្គាល់ដោយធម្មនុញ្ញសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានាមេត្រាហ្នឹងគេសរសេរតែប៉ុណ្ណឹងខ្លឹមសារប៉ុណ្ណឹងគឺគ្របដណ្ដប់ លើសិទ្ធិដតីដតីទៀតគ្រប់គ្រាន់ខ្ញុំបកណាចង់លៀតបន្តិចតាមខ្ញុំបកណាយល់ត្រង់កន្លែងនេះជនជាតិដើមជាសមូហភាពជាឬជាបុគ្គលិកមានសិទ្ធិជាបុគ្គលមានសិទ្ធិទទួលបានពេញលេញនៅសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានត្រង់ណាទៅដែលហៅថាសិទ្ធិ សិទ្ធិជាមូលដ្ឋានកន្លែងហ្នឹងតាមដែលខ្ញុំតាមដាននៅលើឆាកអន្តរជាតិអស់លោកបាននិយាយមែនអស់លោកបាននិយាយថាសិទ្ធិពលរដ្ឋក្នុងប្រទេសវៀតណាម ត្រូវបានគោរពហើយជំរុញឲ្យមានយន្តការស្នេហាជាតិសាមគ្គី ពីរវាងជាតិសាសន៍មួយទៅជាតិសាសន៍មួយដោយពួកអស់លោកបានបង្កើតស្អីស្អីសមាគមប្រសង់ស្នេហាជាតិនោះណាក្នុងគោលនយោបាយហ្នឹង ឲ្យលោកបានបង្កើតឲ្យតែឲ្យលោកមានបានធ្វើដែរអត់នៅលើអន្តរជាតិឲ្យលោកបានបានស្រែកបានច្រៀងឲ្យអន្តរជាតិស្ដាប់ថាបរដ្ឋ52 53ជនជាតិនៅលើទឹកដីកំណត់ទឹកដីនៅក្នុងរបបគ្រប់គ្រងរបស់ខ្លួនគឺទទួលបានសិទ្ធិពេញលេញត្រឹមត្រូវហ្នឹងសម្ដីអស់លោក សម្ដីរបស់ការក្រសួងការបរទេសនិងការទូតអស់លោកនៅអន្តរជាតិនៅខាងក្រៅប៉ុន្តែសំណួរខ្ញុំសុំសួរថាឥឡូវហ្នឹងខ្មែរក្រមទទួលបានអីហើយឬនៅក្រន់តែពាក់អាវអត្តសញ្ញាណខ្លួនអាអាវដែលមានរូបសញ្ញាអត្តសញ្ញាណខ្លួន ដែលអនុម័តដោយអង្គការសហប្រជាជាតិនោះអត់បានពាក់អត់បាន អស់លោកធ្វើទុកបុកម្នេញរហូតគម្រាមកំហែងរហូតដល់សេចក្តីថ្លែងការណ៍របស់ប្រមុខបករបស់អស់លោកថាមិនត្រូវបែងចែកទេមិនត្រូវបានបែងចែកជាតិសាសពណ៌សម្បុរសាសនាអីទេ ត្រូវសុខដុមរមនាណាត្រូវសុខត្រូវបានទទួលបាននៅសុខដុមរមនាប៉ុន្តែ វាគឺជាគ្រាន់តែជាសម្ដីទេ ការប្រព្រឹត្តទៅរបស់ឲ្យលោកបំពៀបំពៀនរហូតក្រនតែចូលមេត្រាមួយភ្លាមឲ្យលោកបំពៀនបាត់ហើយបំពៀនបាត់ទៅហើយមិនបាច់និយាយរឿងតាំងពីសេនាប្រមុខសិនគួយ មិនបាច់និយាយតាំងពីទោះសម័យស្ដេចយូឡុងមិនបាច់និយាយទៅសម័យធីវគីសម័យងូឌីងយឹមអីបែងឆ្ងាយច្រើនទេអាចបាញ់បាត់មិនបាច់រាប់ចូលអាទស្សវត្ស80 90 ឆ្នាំ2023នេះប្រហែលថ្ងៃនេះអស់លោកបានប្រព្រឹត្តខុសទៀតហើយនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិគេស្នើសុំឲ្យលោកបំភ្លឺករណីលោកប្អូនយើងខាយអស់លោក បានចាប់គេនោះអាងទៅលើអីអាងលើច្បាប់អីបានអស់លោកយកទៅឃុំខាំងខ្លួនគេនោះអស់លោកឆ្លើយមិនរួចផងមកដល់ឥឡូវធ្វើទៀតអត់ត្រឹមត្រូវទេ ហើយឲ្យលោកកុំថាអង្គការសហប្រជាជាតិអត់មានអំណាចអីនឹងធ្វើនឹងដោះស្រាយបញ្ហាហ្នឹង ណាខ្ញុំសូមជម្រាបបើអស់លោកនៅតែធ្វើឲ្យខ្មែរក្រមតល់ច្រកគឺតឡាការក្រុងឡាអេក៏ហៅឲ្យលោកម្ដងហើយខ្ញុំសូមជម្រាប ខ្ញុំកណាសូមមានមតិប៉ុណ្ណឹងហើយសូមថ្វាយអេវេទកានឹងជូនគុណចាស់វិញ